រិមិត្តជាទីមេត្រីចាត់ដី ដែលមានអាយុកាល700ឆ្នាំ បានផុសឡើងនៅក្នុងទន្លេមេគង្គនៅប្រទេសថៃចាត់ដីបែបព្រះពុទ្ធសាសនាមួយ បានផុសឡើងក្នុងទន្លេមេគង្គដែលស្ថិតនៅភាគខាងជើងខេត្តនងខៃប្រទេសថៃនេះបយងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានដ៏ល្បីមួយនៅក្នុងប្រទេសថៃនាព្រឹកថ្ងៃអង្គារទី14ខែមិនិនានេះ ចេតិយដែលកំពុងតេទៀងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរនេះមានឈ្មោះថាប្រាដែតឃ្លាំងណាម ជាចេតិយសាងសង់ឡើងធ្វើអំពីថ្មនិងមានកម្ពស់2.7ម៉ែត្របើយោងតាមក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យារបស់ថៃបានឲ្យដឹងថាចេតិយមួយកន្លែងនេះមានអាយុកាលប្រមាណជាជាង700ឆ្នាំមកហើយខណៈដំបូងឡើយគេបានសាងសង់ចេតិយនេះនៅឯមាត់ទន្លេ។ យ៉ាងណាក្តីនៅអំឡុងឆ្នាំ1847ច្រាំងទន្លេក៏បានបាក់ហើយចេតិយក៏បានដួលរលំចូលទៅក្នុងទន្លេបាត់តែម្ដងជាច្រើនឆ្នាំចុងក្រោយនេះដីនៅបាតទន្លេត្រង់ចំណុចដែលចេតិយបានផុសឡើងនោះ បានដុះឡើងវិញយ៉ាងច្រើនខណៈកម្ពស់ទឹកទន្លេក៏បានស្រកចុះផងដែរដែលហេតុផលធម្មជាតិទាំងនេះបានជួយឲ្យចេតិយដែលបានបាត់ខ្លួនរយៈពេល176ឆ្នាំនេះ បានផលឡើងវិញនិងកំពុងតេទៀងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅក្នុងប្រទេសថៃចានេះគឺជាចេតិយមួយដែលមានអាយុកាលជាង700ឆ្នាំដែលបាន បាត់ខ្លួនយូរណាស់មកហើយឥឡូវនេះបានធ្វើការផុសឡើងវិញដែលបង្កការភ្ញាក់ផ្អើលល្បីល្បាញពេញប្រទេសថៃតែម្ដង ដែលយើងថាជារឿងអបិយជំនឿថានេះគឺជាចេតិយដែលផុស ដែលវាបាត់ខ្លួន គឺជារបស់ដែលស័ក្តិសិទ្ធិទៅដែលផុសឡើងប៉ុន្តែបើតាមវិទ្យាសាស្ត្រដោយសារថាទឹកទន្លេរាងស្រកហើយដីនៅតំបន់ចេតិយនោះក៏វាដុះឡើង ច្រើនកើនឡើងក៏បានធ្វើឲ្យចេតិយផុសឡើង។